រំភើបជំនួសក្រោយដឹងថាយុធិតរដ្ឋានិងស្វាមីត្រូវចាញ់បោកគេអស់លុយពីខ្លួនស្រាប់តែលោកជំទាវហ៊ុនស៊ីណាតបានផ្ដល់ថវិកាមួយចំនួន ដើម្បីទ្រទ្រង់ជីវភាពដោយដែលប្រិយមិត្តបានជ្រាបហើយថា កាលពីប្រមាណថ្ងៃមុនគូស្វាមីភរិយាតារាចម្រៀងអ្នកនាងយុធិតរដ្ឋានិងលោកឃុំប៉ុណ្ណដែត អ្នកទាំងពីរត្រូវ បានរកស៊ីចាញ់បោកគេដោយសារតែរឿងរកស៊ីដីអស់លុយពីខ្លួន រហូតត្រូវខ្ចីលុយមិត្តភ័ក្តិទិញបាយហូបទិញទឹកដោះគោឲ្យកូនដែលដំណឹងនេះ បានធ្វើឲ្យមហាជន ពិតជាព្រួយបារម្ភយ៉ាងខ្លាំងក្រោយពី បានដឹង ពីទុកលំបាករបស់តារាចម្រៀងអ្នកនាងយុធិតរដ្ឋានិងក្រុមគ្រួសារហើយនោះ លោកជំទាវហ៊ុនស៊ីណាតដែលតែងតែយក ចិត្តទុកដាក់ចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលលោកចាត់ទុកបងប្អូនដូចជាកូនក្មួយនោះក៏បានជួយសម្រាលទុកលំបាកបានខ្លះ ដោយលោកជំទាវ បានឧបត្ថម្ភទឹកប្រាក់មួយចំនួនដល់អ្នកនាងយុធិតរដ្ឋាននិងស្វាមីផងដែរជាមួយគ្នានោះលោកជំទាវក៏បានបង្ហោះសារដែលសរសេររៀបរាប់ថាអរុនសួស្តីបងប្អូនទាំងអស់គ្នានាងខ្ញុំនិងស្វាមីព្រមទាំងកូនកូនទាំង3នាក់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវម៉ែហ៊ុនស៊ីណាត ដែលបានផ្ដល់ថវិកាចំនួន1លានរៀលដល់កូនចៅនិងបានផ្ដល់ថវិកាមួយចំនួនទៀតទុកគ្រាន់ដោះស្រាយជីវភាពចំនួន200ដុល្លារកូនទាំងពីរនាក់មាន តែម្រាមដៃ10សំពះអរគុណអ្នកម៉ែមាន សុខភាពល្អដើម្បីជាម្លប់ដល់កូនចៅសូមបញ្ជាក់ថាតារាចម្រៀងយុធិតរដ្ឋានិងស្វាមី កាលពីពេលថ្មីថ្មីនេះហាក់ដូចជាកំពុងជួបរឿងអយុត្តិធម៌ពាក់ព័ន្ធទៅនឹងករណីដីធ្លី។ ដែលអ្នកទាំងពីរកំពុងទាមទារឲ្យច្បាប់មេត្តាជួយដោះស្រាយឲ្យពួកគាត់ ប្រកបដោយប្រសិទ្ធភាពខណៈគេឃើញមានការចោទសួរទាំងអ្នកនាងយុធិតរដ្ឋានិងឃុំបណ្ណដែតថាមានរឿងអ្វីបានជាស្រែកដង្ហោយរោគយុតិធធម៌បែបនេះឬដីអ្នកទាំងពីរមាន បញ្ហាបើតាមសំណេររបស់អ្នកនាង បានបង្ហោះនៅលើ Facebook ថាខ្ញុំដឹងថាខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯងដើម្បីតតាំងជាមួយអ្នកឯង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 អ្នកទាំងពីរអាចនឹងជាប់គាំងរឿងដីនិងកំពុងតែមានការប្តឹងផ្តល់គ្នាដើម្បីរកដំណោះស្រាយព្រោះមួយរយៈកាលមុននេះគេឃើញលោកឃុំប៉ុណ្ណដែត និងយុធិនរដ្ឋាលោកដៃយ៉ាងជ្រៅក្នុងគម្រោងការលក់អចលនៈទ្រព្យដីឡូបើតាមសំណេរលោកឃុំប៉ុណ្ណដែត នៅលើ Facebook បានសរសេរថាទ្រាំទៅប្រពន្ធសម្លាញ់មាសសតមិនខ្លាច់ភ្លើង វាជាលើកទី1ក្នុងជីវិតរបស់ពួកយើងហើយ។ ជាមួយគ្នានោះគេឃើញអ្នកនាងយុធិតរដ្ឋាបានទម្លាយថាគេបំពេញនិងចោតទាំងយើងអត់បានធ្វើខុសអីអយុត្តិធម៌ណាស់ហេតុអីលោកអើយយ៉ាងណាមិញអ្នកទាំងពីរមិនបានបង្ហើបប្រាប់មហាជនថាមានបញ្ហាអ្វីកំពុងតែកើតឡើងឲ្យពិតប្រាកដនោះទេចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ